មៃឡាយកណើសំសួរការធ្វើអំពើនឹងដាក់មុនអាគមមានពិតឬទេមានមិនអត់ទេប៉ុន្តែពួករបស់ទាំងអស់ហ្នឹងវាត្រូវតែអ្នកណាដែលស្ម័គ្រចិត្តឲ្យវាត្រូវដែរអាត្មាឧទាហរណ៍ប្រទេសមួយដែលគេដាក់អាណានិគមលើបានណាជាប្រទេសបែបម៉េច ជាប្រទេសទុនខ្សោយគ្រប់រឿងសេដ្ឋកិច្ចក៏អន់យោធាក៏អន់ការអប់រំក៏អន់អន់គ្រប់រឿងការពេលខ្លួនឯងអត់បានដូច្នេះអ្នកដែលមានអំណាចលើគេដាក់អាណានិគមឡើងបាលើបានហើយគេវាយចូលបានហើយអំពើក៏ដោយស្នេហ៍ក៏ដោយខ្មោចព្រាយបិសាចក៏ដោយដូចគ្នាកាលណាយើង មិនខ្លាំងដោយខ្លួនឯងពួកនឹងវាជាបំភ័យបានណា ហើយដល់យើងស្លន់ស្លោនៅពេលដែលយើងជឿរបស់ហ្នឹងមានន័យថាយើងស្លន់ស្លោលឺលឺថាស្រោចទឹកប្រកែស្អីស្អីស្អីអញ្ចឹងណាយើងមានន័យថាយើងស្លន់ស្លោយើងអត់ម្ចាស់ការខ្លួនឯងយើង គ្រប់គ្រងរូបកាយខ្លួនឯងអត់បានដល់អញ្ចឹងមានស្អីការពារខ្លួនដល់តែចិត្តយើងវាជ្រួលច្បល់ស្រាប់អាមុនវិជាការមកពំពួកចិត្តយើង បានហ្នឹងត្រូវស្នេហ៍ទៅត្រូវខ្មោចចូលទៅសំមុខហើយអាត្មាបង្រៀនមនុស្សឲ្យមនុស្សខ្លាំង មនុស្សអត់ព្រមខ្លាំងខ្លួនឯងមនុស្សនៅតែធ្វើឲ្យខ្លួនឯងខ្សោយវាសមមុខហើយនឹងធ្វើមិនទេអត្តាហិអត្តណោនិថោខ្លួនឯងជាទីពឹងរបស់ខ្លួនឯងណាមុនការពារកោហិនិថោបរោសយាតើនរណាជាទីពឹងរបស់យើងបានអត្តនាហិសតន្តេអ្នកថាបើបុគ្គលទូនមានចិត្តខ្លួនឯង បានហើយ ពង្រៀនខ្លួនឯងឲ្យមាន ពលឺអត្តនាហិសតន្តនេថੰលបតិទុលភੰនឹងបាននៅទីពឹងដែលគេបាន ដោយកំរឲ្យតែមាន ដំណឹងផ្លូវចិត្តយល់ដឹងការពិតដោយប្រសូតមួយព្រះអង្គសម្ដែងថា មនាលភិក្ខុទាំងឡាយឲ្យតែអ្នកទាំងឡាយមានព្រះពុទ្ធជាទីរលឹក មានព្រះធម៌ជាទីរលឹកព្រះសង្ឃជាទីរលឹក ត្រូវតាមពិតហើយនោះតថាគតធានាសូមបីអំណាចមាក៏ជ្រៀតជ្រែកចិត្តអ្នកមិនបាន ដែរមិនបាច់ថាមនុស្សធ្វើអំពើសាមញ្ញធម្មតាទេសូមបីអំណាចមាក៏ជ្រៀតជ្រែកចិត្តអ្នកមិនបានដែរប៉ុន្តែអ្នកដែលដល់ប្រតនត្រ័យជាទីពឹងទីរលឹកហ្នឹងណា ស្ដាប់អាត្មានិយាយខាងដើមមកវិញមិនមែនដូចអ្នកលក្ខណៈទី1មិនមែនដូចលក្ខណៈទី2មិនមែនដូចលក្ខណៈទី3ទេគឺលក្ខណៈទី4ដឹងដោយប្រពៃដឹងដោយយល់ដឹងដោយយល់ធម៌ដឹងដោយភ្លឺថ្លាក្នុងចិត្តតវ៉ាន់លៀក នៅក្នុងក្រុមសួរថាតើបុគ្គល ដែលមានឈ្មោះរបស់ខ្លួនដែលឪពុកម្ដាយដាក់ឲ្យតាំងពីក្មេងមកតែលើមាន Facebook គេតែងតែយកឈ្មោះដែលគេពេញចិត្តយកមកដាក់ដោយខ្លួនឯងនៅក្នុង Facebook តើដាច់មុសាវាទដែរឬទេអាចដាច់អាចមិនដាច់ បើយើងដាក់ដោយអឺគ្មានបំណងកុហកយើងដាក់ឲ្យគេដឹងតែហ្មងណាឧទាហរណ៍ថាដាក់ថាកូនខ្មែរអង្គរអញ្ចឹងអ្នកស្ដាប់ហ្នឹងគេវាមិនទៅសង្ស័យថាឈ្មោះហ្នឹងពិតឬអត់ទេគេយើងអត់មានអឺកុហកគេអីទេ ព្រោះវាជា nickname ជាជាឈ្មោះមួយយើងគ្រាន់តែបង្កើតឡើងដើម្បីតាមដានព័ត៌មានមើលគេមើលឯងអីចឹងទៅអានឹងមិនមែនជាការកុហកអីទេប៉ុន្តែបើសិនជាយើងមានចេតនាបន្លំឧទាហរណ៍ថាដាក់ឈ្មោះដូចមនុស្សមែនទេណាដាក់ឈ្មោះដូចជា យើងឈ្មោះបុផាទេប៉ុន្តែយើងដាក់ឈ្មោះរចនាទីហោចឹងហើយយើងយករូបឯនេះឯនោះយើងមកដាក់ចឹងទៅហើយយើងឆាទៅបន្លំគេទៅអាហ្នឹងក៏ហក់ដែរព្រោះយើងបឆោតគេកុហកគេទោះជាងជាស្អីក៏ដោយយើងវិនិច្ឆ័យនៅក្នុង អង្គ5ហ្នឹងអស់អង្គ4នៃការកុហកហ្នឹងទី1អតថੰវត្ថុ វត្ថុមិនពិតវិសង្វេតនៈចិត្តតាំងគិតនឹងពោលឲ្យខុសពីការពិតហ្នឹងតែជោវេញេមោព្យាយាមនឹងពោលឲ្យខុសហើយក៏បានពោលក៏បានធ្វើកាយវិការអីជាដើមហ្នឹងវិនិច្ឆ័យទៅអង្គហ្នឹងទៅដឹងហើយហ្នឹងហើយកុហកឬអត់នៅលើចេតនានឹងដដែលអឺ អ្នកខ្លះគេដាក់ថាអ្នកតាមដានអញ្ចឹងយើងដឹងគាត់នេះមិនមែនឈ្មោះពិតទេយើងដឹងហ្មងអត់មានច្រឡំអីទេ តែគ្រាន់តែមិនដឹងថាជានរណា យើងមិនចង់ឲ្យគេដឹងថាយើងជានរណាវាចាត់ជាកុហកវាទល់តែឲ្យគេយល់ច្រឡំថាជានរណាឧទាហរណ៍ថាយើងបុប្ផាទេយើងដាក់ឈ្មោះរចនាហើយយើង pretend ថាយើងជារចនាអញ្ចឹងទៅ ឲ្យគេជឿជាក់ថាយើងឈ្មោះរចនានឹងមែនអាហ្នឹងក៏ហោហើយប៉ុន្តែបើដូចខ្លះគេដាក់ឈ្មោះឆ្មាពិឃាតអញ្ចឹងគេគ្រាន់តែមានចេតនាមិនចង់ឲ្យ ដឹងថាគេជានរណាអត់កុហកទេអាហ្នឹងព្រោះគេដាក់ថាឆ្មាពិឃាតហើយគេយើងដឹងហើយថាមនុស្សមិនមានឈ្មោះហ្នឹងអាហ្នឹងជារហស្សនាមឯង មិញហុងឡុងគ្រូតាធោពពុទ្ធមានបង្រៀនធោស្ដោះគ្រោះដែរទេបញ្ជាគ្រោះដែរទេពពុទ្ធអត់មានបង្រៀនធោស្ដោះគ្រោះបញ្ជាគ្រោះឡើយក៏ប៉ុន្តែមេរៀនព្រះអង្គបង្រៀនគឺសុទ្ធតែបង្រៀនដើម្បីឲ្យបាត់គ្រោះស្អីជាគ្រោះដែលយើងនិយាយនោះ គឺជាវិបាកមិនល្អ នៃអកុសល អញ្ចឹងដើម្បីបញ្ជានៅវិបាកនៃអកុសល គឺត្រូវផ្ដាច់ឫសរបស់វា គឺត្រូវជិះវៀងហេតុរបស់វាហ្នឹងហើយយើងឧទាហរណ៍មើលមនុស្សម្នាក់អត់បង្រៀនក្មេងឲ្យយល់ថាអង្គត្រិននឹងពុលទេបដ ாய் ឲ្យផឹកតាមចិត្តហើយដល់ពេលផឹកហើយគ្នាពុលយកទឹកទៅស្ដោះទៅផ្លុំឲ្យវាជាពីពុល មួយទៀតក៏អត់មាន វិធីទៅស្ដោះកុំឲ្យពុលទេគាត់បង្រៀនក្មេងឲ្យយល់ថាប្អូនកុំផឹកថ្នាំនឹងព្រោះអានឹងវានាំឲ្យពុលអញ្ចឹងបើយើងបង្រៀនគ្នាកុំឲ្យផឹកថ្នាំពុលឯងសួរថាចាំបាច់ទៅស្ដោះកុំឲ្យពុលឯងពពុទ្ធបរិញ្ញាអញ្ចឹងអញ្ចឹងបានថ្មឆ្លើយថាពពុទ្ធមិនមានបង្រៀនការស្ដោះព្រោះស្ដោះផ្លុំរំដោះគ្រោះឡើយបើវាមានគ្រោះទៅហើយនោះ ក៏ប៉ុន្តែព្រះអង្គបង្រៀនឲ្យវាអស់គ្រោះនឹងតែម្ដងគឺមិនឲ្យសាងហេតុដែលនាំឲ្យទៅរកគ្រោះនោះឯងតើណាដែលមានប្រសិទ្ធភាពជាងណាដែលមានប្រសិទ្ធភាពជាង ដូចជាយើងពង្រៀនមនុស្សកុំឲ្យទៅលួចគេហើយមួយទៀតថាលួច លួចទៅ ពេលឲ្យជាប់គុកឲ្យពឹងអញណាអញជួយវាខុសគ្នាណា ការធ្វើពិធីទាំងឡាយអត់ដែលពន្យល់អំពីវិធីមិនបង្កើតគ្រោះទេ គឺមានតែអួតអាងថាធ្វើពិធីនេះទៅវាប្រកែងចេះចឹងចេះចេះវាមិនរួចថាมันរួចទេតែវាមាន ផែនហើយ ផលវាត្រូវឲ្យហើយរឿងហ្នឹងអាត្មាក៏និយាយច្រើនណាស់ហើយ ប៉ុន្តែវាមិនជ្រាបទេប្រជាជនយើងអូនិយាយវាតិចគ្នាពេកណា វាតិចពេកបើនិយាយពីភាគរយវាតិចពេកលោកប្រមាណ10000អង្គហ្នឹងប្រមាណអង្គតិចពេកប្រមាណ1000វត្តនោះវាច្រើនតែរឿងអញ្ចេះយន្តោពោទិយាមូលេវត្តណាមិនធ្វើចាហ្នឹងគឺសំសើនាំឲ្យគាត់ល្ងងឯហ្នឹងឲ្យគាត់ជឿហ្នឹងហើយដល់អាត្មាអង្គុយនិយាយអានេះដូចថា ព្យុះនឹងវាទៅនឹងអាត្មាមានកូនដើមឈើមួយទៅដោះកដាព្យុះនឹងជាតែប្រឹងរើទៅរើវាងាយរួចបើញាតញោមមិនព្រមយល់ខ្លួនឯងអាត្មាមិនដឹងថាជួយយ៉ាងម៉េចទេនឹងជួយមិនទេហើយអស់ហើយនិយាយអស់ពីពោះពីពងអីហ្នឹងគ្មានទៅលាក់បាំងអីទៀតទេថាការពិតយ៉ាងម៉េចនិយាយប៉ុណ្ណឹងអស់ប៉ុន្តែ មនុស្សយើងវាចូលចិត្តអារឿងអាកុហកកុហកហ្នឹងវាជាឈូឆរនិយាយថងថងមិនសូវចេះស្ដាប់គ្នាហ្នឹងមិនខ្មែរលើកឧទាហរណ៍ដូចជារឿងដែលវាត្រូវកើតមនុស្សដែលរងគ្រោះសម័យពពុតខ្វះអីពុនពពុតទៅសូត្រអាម៉េចឲ្យវារួចវាអត់កើតឧទាហរណ៍ដូចជាបរោះម្នាក់ ជាភិក្ខុផងហើយគេចោទថាធ្វើអំពើស្អីនោះហើយគេចងឆ្កាងនៅលើឈើឆ្កាងហ្នឹងព្រះអង្គមុនទៅប៉ិនដឹងថាទោសនេះវាអត់មានផោះតាងអីដើម្បីបញ្ជាក់ថាលោកអត់បានធ្វើព្រោះច្បាប់គឺច្បាប់តែគេមានផោះតាង ថាលោកខូច មានសាកសីមានអីសពគ្រប់អស់ហើយយើងមិនដឹងធ្វើម៉េចព្រះអង្គដឹងថាលោកត្រូវទៅសគត់ប៉ុន្តែព្រះអង្គទៅធ្វើអី ទៅដល់ពយលលោកឲ្យលោកមានស្មារតីកុំឲ្យលោកភ័យឲ្យលោកហ៊ានប្រឈមមុខជាមួយនឹងអាហ្នឹងមិនទៅប្រោសឲ្យវារស់មកវិញមិនទេអត់ទេឬក៏រឿងមួយទៀតនាងពេសការៈធីតាអញ្ចឹងព្រះអង្គដឹងថា3ខែទៀតនាងនឹងងាប់ហើយអង្គដឹងហ្មងហើយយើងឥឡូវបើដឹងពីណាទៅដឹងអញ្ចឹងដឹងទៅសុំស្អីទៅប៉ុនព្រះអង្គមានទៅឲ្យស្អី បងដឹងថានាងនេះទោះអាយុមិនវែងទេ កំណត់អាយុនាងហ្នឹង3ខែទៀតស្លាប់ហើយគ្មានស្អីមកទុកបានវាត្រូវស្លាប់ទៅហើយនោះបានព្រះអង្គមុនទៅនឹងព្រះអង្គសំដែងអំពីមរណានុសតិកុំអោយប្រមាទត្រូវដឹងថាសេចក្តីស្លាប់នឹងអាចស្លាប់ថ្ងៃណាមួយនាងនឹងស្ដាប់យល់នាង ចម្រើនរហូតចម្រើនរហូតរហូតបាន សម្រេចធัวទៅទៀតអត់ 3ខែក្រោយព្រះអង្គមុនទៅដឹងថ្ងៃហ្នឹងនាងស្លាប់មិនទៅប្រោះកុំឲ្យស្លាប់ទេណាថ្ងៃហ្នឹងនាងស្លាប់ហើយប៉ុន្តែ នាងស្លាប់ក៏ស្លាប់ដោយល្អព្រោះហេតុតែនាងនឹងស្លាប់ក៏បាន ជាបទពិចារណាសម្រាប់អ្នកដតីទៀតដែរឃើញទេដំណើរពុទ្ធអញ្ចឹងហ្នឹងឬក៏ដូចជារឿងអឺតយោជួនហ្នឹង វិខ3ក្រុម មកតាមផ្លូវមកតាមសំពើមកដោយថ្មើរជើង2ក្រុមវិខមកដោយថ្មើរជើង2ក្រុមហ្នឹងមកក្រុមដើមមកឃើញរង្វេលឆ្នាំងព្រោះនៅតាមជនបទយើងដឹងអាត្មាក៏ធ្លាប់ធ្វើដែរធ្វើពីស្មៅធ្វើពីចំបើងហ្នឹងយើងយើងដាំបាយនឹងភ្លើង នឹងដាតភ្លើងវាគូតឆ្នាំងវាខ្មៅមិនដូចអ្នកភ្នំពេញឬក៏អ្នកក្រុងគេប្រើអគិសនីឬក៏ហ្គាសគេមិនដឹងទេអាហ្នឹង ក្មេងខ្លះមិនយល់ទេរង្វេលឆ្នាំគាត់មិនស្គាល់ទេរង្វេលឆ្នាំឧទាហរណ៍ថាយើងយកស្មៅឬក៏អឺចំបើងយើងយកមកមកដុំប្រប៉ិននេះអញ្ចឹងមកយើងពូតជាមូលចេះអូយរុំរុំរុំរុំអញ្ចឹងអញ្ចឹងមកហើយយើងដាក់ឆ្នាំពីលើនឹងកុំឲ្យវាប្រឡាក់នៀប ក្នុងរឿងហ្នឹងនាងម្នាក់កំពុងតែដាំបាយហ្នឹងវាឆាបល្មិចទៅឆេះរង្វេលឆ្នាំងហ្នឹងអារង្វេលឆ្នាំងខ្យល់វាគួចទៅហើទៅលើទៅទាំងភ្លើងទាំងរង្វេលឆ្នាំងណាក្អែកនោះវាហើមកពីណាមេឃប្រពន្ធមេឃវាហើមកចូលរង្វេលងាប់ទៅវិខនេះហីមេឃប្រពន្ធមេឃហើចូលរង្វេលឆ្នាំងងាប់មិនសមវាយើងសើថាមិនសមណាវិខមកតាមផ្លូវនោះ មកសម្រាកក្នុងគុហាភ្នំមួយហ្នឹងតទេតទេអាថ្មប្រប៉ិនផ្ទះរមៀលវាលើ ភ្នំមកមកបិទរន្ធនឹងចិត្តចេញមិនរួចអស់7ថ្ងៃប្រជាជនខំកោះមិនគុំចេញគុំ7ថ្ងៃវាស្រុតស្រុតស្រុតស្រុតស្រុតលមៀលទៅបាត់ទៀតទៅវិខហ្នឹងអត់បាយ7ថ្ងៃទៅអឺនាងម្នាក់តាមសំពៅនោះគេចាប់ស្លាក3ដងចំតានាងនោះគេសំដូនកឲ្យងាប់ តាមទឹកសំពើទៅហើយបានព្រះអង្គនិយាយពីបបកម្មវាសមហើយយើងមើលទៅវាមិនសមយើងមើលដោយភ្នែកវាអត់សមទេឥឡូវហ្នឹងប៉ិនបើគិតដល់ហេតុវាសមហើយកម្មធ្លាប់មិនសមមកដោយម្នាក់ដែលធ្លាប់អឺក្អែកហ្នឹងព្រះអង្គសំដែងពី ការនៅរាជគ្រឹះនោះជាអ្នកកសិករភ្ជួរភ្ជួរស្រែគោមួយនៅវាគៀចគោនៅវាគៀច គីចហ្នឹងវាអត់ស្នាប់បង្កប់ទេវាចេះតែដេកវាអត់ដើរចឹងហ្នឹងក៏យកចម្បើងមករុំកហ្នឹងដុតដុតឲ្យថាឯងដេកឲ្យស្រួលទៅកូនហ្នឹងក៏ងាប់ទៅហ្នឹងបាបកម្មហ្នឹងចូលតែភ្លើងចឹងឯងអហើយវិខ7អង្គនោះពិភពជាតិកើតជាក្មេងខ្វៀលគោ7នាក់ហឹម ខ្វៀលគោមាន7កន្លែងមួយថ្ងៃទៅខ្វៀលតនេះមួយថ្ងៃទៅខ្វៀលតនេះអញ្ចឹងទៅមុំស្មៅវាដោះវិញទៅនឹងទៀតមានថ្ងៃមួយដេញចាប់សត្វទន្សងសត្វទន្សងហ្នឹងវារត់ទៅចូលដបោកមួយមានរន្ធ7ឯក្មេងហ្នឹងក៏យកស្មៅមកដុំម្នាក់ទៅញុកអរុនហ្នឹងគិតថាស្អែកចាំយើងមកចាប់យកហើយវាភ្លេចទៅរំរំទៅ7ថ្ងៃមកដល់កន្លែងហ្នឹង ដល់ពេលដកឆ្នុកចេញអាសត្វអន្សងហ្នឹងវាលែងខ្លាចងាប់ដែរវាលូនមកលវិតលវាន់លវិតលវាន់អត់បាយស្គមអត់ចំណីអញ្ចឹងក៏កើតចិត្តអាណិតកើតចិត្តអាណិតក៏លែងទៅហើយបងប្អូនថាពិខុ7អង្គហ្នឹងដែលរងគ្រោះថ្មបិទហ្នឹងវាអត់ស្លាប់ហ្នឹងដោយសារអីដោយសារអត់បានសម្លាប់សត្វហ្នឹងបើសម្លាប់សត្វហ្នឹងគឺងាប់ក្នុងហ្នឹង មានហេតុអីនាងដែលគេសណ្ដូនកចុះហ្នឹងធ្លាប់សម្រាប់ឆ្កែសណ្ដូនកឆ្កែចុះទៅក្នុងស្ទឹងដល់សំដែងអញ្ចឹងទៅ មានភិក្ខុមួយអង្គសួរល្មមច្បាស់ណារឿងហ្នឹងភិក្ខុមួយអង្គសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនឥឡូវវាមានអញ្ចឹងកម្មវាមានអញ្ចឹងហើយផលវាមានអញ្ចឹង តើមានពិធីណាដើម្បីបញ្ជៀសវា បានទេព្រះអង្គអង្គសំដែងមកជាពាក្យបល័យថាអ្នកអន្តលិកខេអ្នកសមុទ្តមឆេនបបតានឹងវិវរង្គពវេសង្ឃវិជតិសោជាកតបតេសោយត្រតិតនបសហយបបកម្មអង្គសំដែងចឹងថា បុគ្គលអ្នកមាន បាបកម្មធ្វើទុកហើយអន្តលិកខេអ្នកសមុទ្តមឆេនបបតានឹង ទោះបីជាទៅក្នុងអាកាសចេះហោះហើរក៏ដោយអឺអន្តលិកខេវិបរង្គពវិសឹងនិវិជតជាកតបទេសੰទោះបីជាទៅនៅក្នុងសមុទ្រទោះបីជានៅក្នុងគូហាភ្នំឯណានីមួយក៏ដោយ ឈ្មោះថាលើដែនដីពិភពលោកនេះ ទីណាមួយដែលរួចអំពីវិបាកនៃកម្មមិនមានឡើយអានេះដូចផឹកថ្នាំអង់ទ្រានដល់កំណត់ហើយហ្នឹងពួនតណាក៏វាងាប់ដែរអញ្ចឹងចង់និយាយអញ្ចឹងវាដល់ពេលថាវាអត់មានអត់មានវិធីរំដោះឡើយហើយយើងចាំបាច់និយាយអីដល់ទៅច្បាប់កម្មផល ដែលដែលវាតាមសន្តានយើងសម្បីច្បាប់រដ្ឋច្បាប់អីសាមញ្ញធម្មតានោះណាប្រទេសដែលយុទ្ធធរដែលយើងសម្លាប់គេហើយអត់រួចខ្លួនទេណាឧទាហរណ៍ថាអ្នកទៅសម្លាប់គេអញ្ចឹងភាពជាបុគ្គលទទួលខុសត្រូវត្រូវគោរពច្បាប់អត់រត់ទេណារត់កាន់តែធ្ងន់បើអ្នកណាទៅជួយជនល្មើស អានឹងរឹតតែធ្ងន់ទៀតអញ្ចឹងបើលោកណាទៅជួយរំដោះគ្រោះមនុស្សមាន បាបមិនលោកនឹងក៏មានទោសដែរអានពុកលួយនិយាយអញ្ចឹងយើងស្អប់ហ៎ឬតែមនុស្សធ្វើអាក្រក់អីស្អប់ហ៎ចុះអាវិបាករបស់កម្មអាគ្រោះហ្នឹងគឺជាវិបាករបស់កម្មហ្នឹងហើយហើយយើងមិនឲ្យទទួល ផលកម្មហ្មងយើងត្រូវបរៀនឲ្យមនុស្សមានចិត្តរឹងប៉ឹងទទួលការពិត ជា self responsibility គឺជាការទទួលខុសត្រូវនៅពេលដែលគាត់ទទួលខុសត្រូវគាត់ធូរហើយគាត់ធូរចិត្តណាដែលយើងទៅធ្វើតែពិធីឲ្យគ្នាភ័យកាន់តែខ្លាំងអានឹងមិនដឹងនិយាយថាម៉េចទេនិយាយអស់ណានិយាយអស់ពពុទ្ធថាអត់មាន ផងអាចារ្យហេងលោករាល់ថ្ងៃថាមានវិធីអ្នកវិចេះជាពពុទ្ធទៅទៀតអាត្មាមិនដឹងនិយាយថាម៉េច ដេចាមិញថ្មអានសូវឃើញសតទួយពេកសួរថាហេតុកៈចិត្តឲ្យនិគុណអធិប្បាយផងអហេតុកៈចិត្តអឺទល់តរៀនមកបានយល់បានថ្មប្រែពីឲ្យតែចិត្តដែលមិនមានហេតុកើតរួមជាមួយហើយហេតុដែលកើតរួមជាមួយហ្នឹងគឺហេតុតបច្ចយា ធម្មាហេតុតបច្ចយោនៅក្នុងពីមហាប្រធានដែលលោកសោតនោះហេតុ6នឹងហេតុអីខ្លះ លោភៈហេតុទោសៈហេតុមោហៈហេតុអាហ្នឹងហេតុនៃអកុសលកើតនៅក្នុងអកុសលចិត្ត12ដួងណាហើយនឹងអលោភៈហេតុអតោសៈហេតុហើយនឹងអមោហៈហេតុឬឲ្យឈ្មោះថាបញ្ញាអាហ្នឹងកើតនៅក្នុងពួកអសហេតុកៈសោបនៈចិត្តដោយឡែកអហេតុកៈចិត្ត18ហ្នឹងវាអត់មានវត្តមាននៃហេតុបច្ច័យហ្នឹង នៃធម៌ដែលជាតួហេតុ6ហ្នឹងអត់មានលោភៈទោសៈមោហៈអត់មានអលោភៈអតោសៈអមោហៈហ្នឹងទេហើយចិត្តហ្នឹងមាន18គឺអកុសលវិបាក7អហេតុកៈអកុសលវិបាក8ហើយនិងកិរិយាហេតុកៈ3យើងមើលនៅក្នុងចេតសិកនៅក្នុងហ្នឹងអត់មានអានោះទេដូចជាចក្ខុវិញ្ញាណនេះមានតែចេតសិក7ផាសោវេទនាសញ្ញាចេតនាឯកកតាជីវតនរិយ៉ាងហ្នឹងមានតែប៉ុណ្ណឹងអត់មានលោភៈទោសៈមោហៈនៅក្នុងចិត្តឃើញហ្នឹងទេ បានគេហៅថាអហេតុកៈចិត្តថាថាខាតចៃលោកគ្រូតើធ្វើយ៉ាងណា ដើម្បីកុំឲ្យ មានជំនឿផ្ដេសផ្ដាសតទៅ ក្នុងសង្គមខ្មែរយើងកត្តាអប់រំសំខាន់ណាស់ការផ្ទាល់ចំណេះដឹងណា education ដូចថ្មរាល់ថ្ងៃហ្នឹងថ្មធ្វើតាមតែការអាចធ្វើបានហ្នឹងរបៀបដូចចាក់ថ្នាំ ពីក្រៅទេมันងាយកែឡើយថ្មក៏ដឹងដែរធ្វើដូចថ្មហ្នឹងក៏ដឹងដែរដឹងថា រោគវាឈឺពីក្នុងក៏ប៉ុន្តែអាត្មារាល់ថ្ងៃហ្នឹងអាត្មាលាបថ្នាំពីក្រៅមានតែអាត្មាអត់នៅក្នុងប្រព័ន្ធនៃសរីរាង្គហ្នឹងបើក្នុងប្រព័ន្ធសរីរាង្គហ្នឹងវាទល់តែនៅ ក្នុងជួររដ្ឋឬក៏ជួរមន្ត្រីសង្ឃនិយាយមែនទេណាថ្នាក់ដឹកនាំបានវាមានប្រព័ន្ធបញ្ជាពីខួរក្បាលទៅវាទៅដល់បេះដូងអញ្ចឹង spread ទូទាំងកាយលឿន បើសិនបើថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ហ្នឹងគាត់យកចិត្តទុកដាក់តំណឹងបញ្ចូលទៅតាមកន្លែងអប់រំហ្មងតាមសាលាណាជាពិសេសគ្រូគ្រូត្រូវចេះមុនគេត្រូវរៀនឲ្យយល់អំពីអបដិបដានឹងមិនបដិបដាគ្រូត្រូវយល់មុនគេបានគាត់មាន ចំណេះដឹងទៅផ្ទេរឲ្យសិស្សកើតហើយបើគ្រូរាល់ថ្ងៃគាត់លៀងអរិយដែរហ្នឹងធ្វើម៉េចហើយគាត់នៅមួយសិស្សច្រើននឹងអីហ្នឹងអាត្មាឯណាទៅនៅមួយសិស្សអត់ប៉ុណ្ណឹង ហើយជួរមន្ត្រីសង្ឃក៏ដូចគ្នាចឹងដែរស្មាទោសបើភាកច្រើនសិទ្ធិស្រោចទឹកខ្សែកថានោះធ្វើម៉េចមិនឲ្យប្រជា ជនយើងយល់ខុសបើនាំធ្វើតែចឹងហ្នឹងថាមិននិយាយនិយាយទៀតហើយញាតញោមយើងច្រើនជឿទៅគេថ្នាក់ដល់ប៉ុណ្នេះគេធ្វើលោកឯងមកនិយាយទៅគឺកាន់តែយ៉ាប់ទៀតមានន័យថាស្រោចបានតែពីខាង ថ្មក៏ទទួលដែរអ្នកខ្លះបន្ទោសថ្មហ្នឹងហ្នឹងហើយលោកឯងនិយាយបើវាមានប្រសិទ្ធភាពនិយាយ4 10ឆ្នាំមិនមែនជេជេទៅជឿអញ្ចឹងប៉ិនសួរថា ត្រូវមើលអំពីស្ថានភាពរបស់ថ្មផងតើតើថ្មឈួរនៅទីតាំងណាមិនមែននៅចំក្បាលមិនមែននៅចំបេះដូង មានន័យថាគឺស្រោចតែពីក្រៅអារោគវានៅក្នុងនេះអញ្ចឹងបានអ្នកខ្លះចាប់បានបន្តិចបន្តិចហ្នឹងណាហើយមនុស្សយើងជឿទុកចិត្តវាច្រើនតែទៅលើតំណែង ទៅលើស្អីស្អីហ្នឹងគេមានមុខមាត់គេមានតំណែងអីនិយាយអីគេជឿអត់ជឿដីច្រើនទេមនុស្សយើងអញ្ចឹងដើម្បីកែប្រែសង្គមបានណាគុំយើងមិនមែនវាទល់តែទៅតាមប្រព័ន្ធដូចយើង inject ចាក់ថ្នាំចង់ឲ្យវា spread លឿនលេបចូលទៅក្នុង បានវាធ្វើការពីក្នុងមកវាសាយចេញចេះហើយស្អីដែលដូចសរសៃឈាមស្អីដែលដូចជាក្បាលស្អីដែលដូចជាបេះដូងគឺប្រព័ន្ធដឹកនាំ ប្រព័ន្ធអប់រំដែលនៅក្នុងជួររដ្ឋហ្នឹងដែលក្នុងជួរមន្ត្រីសង្ឃហ្នឹងដែលដូចជាសរសៃឈាមដែលរត់បាន តាំងពីលើដល់ក្រោមឧទាហរណ៍ដូចនៅក្នុងជួរមន្ត្រីសង្ឃរត់តាំងពីលើដល់ក្រោមឃើញទេតាំងពីសម្ដេចរហូតមកព្រះមេគុណរហូតទៅអនុគុណរហូតដល់ទៅក្រោមសិតទៅនៅតាមសរសៃសរសៃហ្នឹងបើសិនជាជាឆ្នាំសមាទិដ្ឋិហ្នឹងត្រូវបានចាក់បញ្ជាចេញពីនឹងមកអាត្មាគិតថាលឿន លឺណាដោយវិធីសាស្ត្ររបស់ពុទ្ធចឹងពុទ្ធយល់យកកំណើតជាក្សត្រអញ្ចឹងព្រះអង្គអាចតាក់ទងបានជាមួយសិទ្ធិបរិជាជាមួយមេតបជាមួយកហបតីជាមួយអឺព្រះរាជាឃើញទេភ្លាមព្រះអង្គទៅប្រោសប្របាទពឹមពិសាប្របាទពឹមពិសាយល់ច្បាស់សម្រាប់គុណធម៌ទៀតណោបរិវាររាប់ម៉ឺនស្ដាប់តាមព្រះអង្គឃើញទេឃើញវាលឿនទេចាក់ចំក្បាលចាក់ចំក្បាលចាក់ចំបេះដូងបេះដូងនឹងចែកឈាម ទៅរាជក្រឹសក៏យកបានស្ដេចអទៅណាអទៅកយាសីស័កក៏ទៅយកបាន គ្រូធំ គ្រូធំឈ្មោះអីឈ្មោះអូរវេលកាសបៈដែលគេគោរពពេញនឹងអ ទៅប្រោះពួកចដិលពួកស្អីស្អីបួសតាម មហាមាតនោះរាប់ម៉ឺនអ្នកនោះ ទៅយកគ្រូនឹងបានទៀតបានទៀតគ្រូនឹង ព្រាជទៅទៀតអ ទៅខាងនគរបានព្រះអង្គទៅប្រោសបៃតាឲ្យយល់ទៀតក៏បៃតាយល់ញាតយល់ទាំងអស់អញ្ចឹងព្រះអង្គចាប់ចំមេមេមេមេមេមេប៉ិនព្រះអង្គឈរទីតាំងត្រូវអាត្មានេះវាឈរទីតាំងអត់ត្រូវតាំងពីកើតមកម៉េះទៅកើតនក់ជនបទប៉ុន្តែទោះបីជាដឹងយ៉ាងណាក៏ដោយ នៅតែនិយាយអញ្ចឹងលៀបក្រៅក្រៅហ្នឹងក៏បានអ្នកយល់ខ្លះក្រែងលោលោកប្អូនលោកប្អូនក្រោយក្រោយណា គិតថាខ្ញុំកណានេះវាហួសហើយលោកប្អូនក្រោយក្រោយបួសមកគេលោកមានវាសនាទៅធ្វើស្ដេចសង្ឃអីចឹងទៅយល់ថាស្អីដែលក៏បីចែកទៅដល់ប្រជាជនយើងហ្នឹងហើយកៃឡូដាំថ្ងៃនេះມັນប្រកាសថាទទួលផលថ្ងៃហ្នឹងឯងក្រៃឡូពាក្យហ្នឹងវាលឺទៅដល់បងប្អូនក្រោយក្រោយ ដែលមានមនសិការល្អមានបេះដូងស្អាតល្អមិនសម្លឹងយកលៀបសការៈនឹងយកមកធ្វើត្រីមុខទេ ធ្វើមិនឲ្យតែបរិស័ទបានយល់ដឹងត្រូវពិតប្រកបចង់ឲ្យពុទ្ធសាសនារីកចម្រើនពិតប្រកបហើយបានទៅឈរនៅក្នុងទូនាទីនឹងឬក៏លោក ប្រមុខរដ្ឋណាមួយនាពេលអនាគត10 20ឆ្នាំទៀត50ឆ្នាំទៀត 100ឆ្នាំទៀតគាត់ដេកដេកអេះពោះលេងទៅស្ដាប់ YouTube ឬលោកគ្រូសានខ្មោចលោកគ្រូសានសុជានិយាយណាអានេះត្រូវអានេះខុសគាត់បញ្ចូលអាការសិក្សាអូអានឹងជោគជ័យ